ចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអ៊ីនធឺណិតរបស់អាមេរិកទៅលើសាកលវិទ្យាល័យពហុបច្ចេកទេសរបស់ប្រទេសចិនអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅនីងបានឲ្យដឹងថាប្រទេសចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារតាមអ៊ីនធឺណិតដែលធ្វើឡើងដោយសហរដ្ឋអាមេរិកលើសាកលវិទ្យាល័យ Northwestern Political របស់ប្រទេសចិន ហើយជំរុញឲ្យភាគីសហរដ្ឋអាមេរិកផ្ដល់ការពន្យល់និងបញ្ឈប់ជាបន្ទាន់នៅទង្វើខុសច្បាប់របស់ខ្លួន វាត្រូវបានគេរាយការណ៍ថាមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មេរោគកុំព្យូទ័រជាតិរបស់ចិន CVERC និង ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត360កាលពីថ្ងៃច័ន្ទបានចេញ ផ្សាយរបាយការណ៍ស៊ើបអង្កេត លើការវាយប្រហារលើសាកលវិទ្យាល័យ Northwestern Polytechnical ពីទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក NSA ដែលបង្ហាញថា TAO ដែលមានទំនាក់ទំនងជាមួយនឹង NSA បានកើនឡើង ការវាយ ប្រហារតាមអ៊ីនធឺណិត អាក្រក់រាប់រយរាប់ពាន់ដែលផ្ដោតលើគោលដៅរបស់ចិនជាការឆ្លើយតបលោកស្រីបានប្រាប់សន្និសិទសារព័ត៌មាន ប្រចាំថ្ងៃថា របាយការណ៍ស៊ើបអង្កេតបានចង្អុលទៅឧទាហរណ៍មួយទៀតនៃការវាយប្រហារតាមអ៊ីនធឺណិតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើប្រទេសចិនលោកស្រីបានលើកឡើងថាផ្អែកទៅលើការវិភាគនិងការតាមដានដែលធ្វើឡើងដោយក្រុមរួមនៃ CVERC និង360ការវាយប្រហារតាមអ៊ីនធឺណិតនិងការលួចទិន្នន័យរបស់ NSA ប្រឆាំងនឹងប្រទេសចិន ត្រូវបានគ្រប់គ្រងដោយខ្សែសង្វាក់ច្បាស់លាស់ និងពេញលេញនៃភស្តុតាងដែលពាក់ព័ន្ធនឹងបុគ្គលិក13នាក់នៅក្នុងសហរដ្ឋអាមេរិកដែល បានបើកដំណើរការដោយផ្ទាល់ ការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងប្រទេសចិននិងកិច្ចសន្យាជាង60និងឯកសារ Digital ជាង170ជាមួយប្រតិបត្តិការទូគមនាគមន៍អាមេរិកដើម្បីបង្កើតបរិយាកាសសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត។ របាយការណ៍បានបង្ហាញថាសហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធតាមអ៊ីនធឺណិតឯកទេសចំនួន41ដើម្បីបើកប្រតិបត្តិការលួចតាមអ៊ីនធឺណិតជាង1000ដងប្រឆាំងនឹងសាកលវិទ្យាល័យ Northwestern Polytechnical និងលួចទិន្នន័យបច្ចេកទេសស្នូល លោកស្រីបានបន្តថាសហរដ្ឋអាមេរិកក៏បានអនុវត្តការឃ្លាំមើលសម្លេងដោយមិនរើសអើងប្រឆាំងនឹងការប្រើប្រាស់ទូរស័ព្ទចិន។ លួចផ្ញើសារដោយខុសច្បាប់និងធ្វើការកំណត់ទីតាំងឥតខ្សែរបស់ពួកគេ ដោយលោកស្រីបន្ថែមថាអាកប្បកិរិយារបស់សហរដ្ឋអាមេរិកបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងពលរដ្ឋរបស់ប្រទេសចិន និងសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនលោកស្រីបានបន្ថែមថាប្រទេសចិនកោតទោសយ៉ាងខ្លាំងចំពោះរឿងនេះ ហើយស្នើឲ្យភាគីសហរដ្ឋអាមេរិកផ្ដល់ការពន្យល់និងបញ្ឈប់ជាបន្ទាន់នៅទង្វើខុសច្បាប់របស់ខ្លួន។ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។